ញស្គាល់នេះអីបងមកផាជួយផងអើយជួយផងបងមកផាជួយផងបងសាក់ហើយបងសាក់ជួយផងបងសាក់អ្នកសាក់អ្នកផងជួយផងអាយអាយបងសាក់ជួយផងជុំទៅណាសម្បាខ្ញុំប្រាប់តែឈប់ឈប់ទៅថ្លៃហ្នឹងទៅអញសំណាយជុំលោកប្រុសមិនគួរធ្វើបែបនេះដើមកសើយទេណាពួកឯងទៅពីរនាក់កុំមកចេះដឹងរឿងគ្រួសាររបស់ខ្ញុំខ្ញុំចង់ដឹងរឿងគ្រួសាររបស់សំណាងឯងប្រហែល ប៉ុន្តែខ្ញុំខ្លាចខ្លាចសំណាងឯងនេះវាយត្រូវប្រពន្ធរបស់ខ្ញុំមនុស្សប្រុសរឿងខុសត្រូវអីក៏ដោយ កុំបង្កអំពើហិង្សាទៅលើមនុស្សស្រីបែបនេះ ហើយប្តីគេឡយអាគេទិញទូរស័ព្ទឲ្យប្រពន្ធគេទៀតហើយចាំអាចជីវិតឡយដូចគេដល់ហើយអឺប្តីឯងវិញណាកុំថាឡើយទិញទូរស័ព្ទយកមក surprise គ្រាន់តែទិញនឹងគៀបគៀបសក់មួយមិនទាំងទិញឲ្យផងហើយបងសក់ម៉ាក់ឲ្យលើខ្ញុំហៅបងឯងអត់ហ្នឹងអូ អើយបងឯងរៀនមើលគេហើយធ្វើតាមគេខ្លាំងមើលខ្ញុំមកជីវិតនេះហ่าប្រហែលជាគ្មានសំណាងដូចស្រីគេទេមើលទៅហ៎ទូរស័ព្ទអូនឯងប្រើមិនតាន់ខូចភុំហើយអូនឯងចង់ទៅដូរថ្មីដូចគេទៅអីយើងប្រើអាចារ្យអស់ពីលទ្ធភាពសិនទៅអូនកុំទៅខ្ជះខ្ជាយនឹងអាសមរនិយមអីហ្នឹងគឺអត់បានកែអូនគ្រួសារគេហើយគ្រួសារយើងគឺវាខុសគ្នាត្រូវហើយវាខុសគ្នា វាខុសគ្នាត្រង់ថាប្តី គេនឹងវាចេះផ្អែមស្វៀតហើយប្តីខ្លួនឯងចេះតែប្រៃខែណានេះអូនឯងធ្លាប់ទៅសាកប្តីគេមិនបានអូនឯងដែរអូយចាំតែម្ដងហើយបងឯងនេះមានទៅសាកណាគេគឺផ្អែមហ្នឹងឯងដែលគេហៅថាស្វៀតគេបង្ហាញឲ្យឃើញហ្នឹងណាមិនដូចបងឯងទេ ចេះតែសឹកអាក្រោះគ្មានចេះយកចិត្តប្រពន្ធខ្លួនឯងទេចេះតែឌឺដងឲ្យប្រពន្ធខ្លួនឯងថែមខ្ញុំសង្ស័យតែបងឯងហ្នឹងអត់ស្រឡាញ់ខ្ញុំទេមើលទៅ អូសក់នេះសួរមួយថ្ងៃតាមត្រង់មើលរាល់ថ្ងៃនេះមួយថ្ងៃចាត់ទុកអូនជាប្រពន្ធឬក៏ជាអីគេហ៎ហ៎ឆ្លើយមើលអូឯងហ្នឹងណាបងចាត់ទុកអូនឯងជាម៉ែប្រពន្ធព្រោះថាធម្មតាម៉ែបងក៏ល្អូដែរតែនៅចៃអូនឯងអើយនេះនេះបងឯងកំពុងតែឌឺប្រពន្ធខ្លួនឯងហ្នឹងបានហើយបងឯងនៅធ្វើខ្សែនឹងតែម្នាក់ឯងហ្នឹងតា ខ្ញុំនៅផ្ទះមុនហើយហើយខ្លួនឯងចានឹកថាបានប្តីក្មេងមកចេះយកចិត្តតែមានអីបានប្តីក្មេងមកពិបាកជាងគេបានប្តីចាស់ទៀតស្ទះហើយអូអូយអូនដួលអូយអូនជើងនេះអូយអូនក្រជើងមានឈឺត្រូវណាខ្លះដែរអត់អើយហើយបងឯង ឃើញប្រពន្ធខ្លួនឯងដួលឈឺប៉ុណ្ណឹងហើយនៅញឹមខ្ជិបទៀតមែនណែឬមួយក៏ណែសង្ស័យតែបងឯងហ្នឹងបន់ឲ្យប្រពន្ធខ្លួនឯងចាប់ស្លាប់នឹងអាចបានរកប្រពន្ធថ្មីទៀតមែនណាចាប់ឆ្លើយភ្លាមមកបកហ៊ានតែចិត្តអូនឯងទេព្រោះអូនឯងបានប្រាប់បងថាបើសិនជាអូនឯងខឹងណាកុំឲ្យបងទៅប៉ះអូនឯងហើយកុំទៅចិត្តអូនឯងហើយមិនមិននៅអូនឯងខឹងបងហ៎ឥឡូវហ្នឹងខឹងខឹងខ្លាំង ខំព្រោះបងឯងនឹងមិនចេះយល់ចិត្តខ្ញុំហ្នឹងឯងបើរឿងចឹងចឹងចាំណាបើរឿងល្អល្អគេប្រាប់រាល់ថ្ងៃមិនចេះចាំទេអូយហេតុណាទៀតអីជួជើងសងប់ហើយនេះអូយធ្លោះជើងហើយនេះមកអូនអូនឈើឈើឈើឡើងនេះឈើហឹមតោះចាំបងអៀងទៅផ្ទះកំខឹងណាអៀងមែនអ អូនជួយអីបាច់អូនអូនឯងអង្គុយឲ្យតែស្ងៀមទៅទោះឲ្យបងជាអ្នកធ្វើវិញព្រោះថាជើងអូនឯងកំពុងតែឈឺប្រយ័ត្នតែជើងឡើងដល់តបាយទៀតធ្វើឲ្យជើងអូនឯងកាន់តែឈឺខ្លាំងណាអញ្ចឹងអូននឹងអង្គុយមើលបងធ្វើ ធ្វើហើយយើងហូបបាយជុំគ្នាអញ្ចឹងអូនឯងទៅងូតទឹកមុនក៏បានដែរចាំពេលបងធ្វើមកហូបហើយ បងលើកយកអូនឯងហូបហ្មងអត់ទេ អូនអត់ទៅមុជទឹកទេអូននៅមើលបងធ្វើ ធ្វើហើយចាំយើងទៅមុជទឹកជុំគ្នាណា គេឡងឡយគេឡងរោមិនតិចគេផឹកសាស្រាក្រហមជាមួយប្តីគេអូនចង់លុយដូចគេដល់ហើយនេះអូនឯងតែចង់លុយដូចគេធ្វើអីគេលុយបែបគេយើងលុយបែបយើងអូនឯងកុំចង់ដូចគេណាមកពីបងឯងណាមិនព្រមរៀនស្វីតដូចប្តីគេសោះមិនដឹងថាកាលណាបានចេះធ្វើហូបថ្ងៃហ្នឹងកុំភ្លេចដាក់ស្ករច្រើនហងហាមកចឹងអូនមិនចាំបាច់ត្រូវដាក់ស្ករច្រើនទេ ដាក់ស្ករច្រើនដើម្បីឲ្យបងឯងមានជាតិផ្អែមល្ហែមខ្លះកុំឲ្យស្ងួតពេកកែលោកខ្វះជាតិស្ករទៅអូយអូនអត់ល្អទេតែកាលណាញ៉ាំស្ករច្រើនពេកវាធ្វើយើងកាត់ទឹកនោមផ្អែមណាអូយបងឯងខ្ញុំទៅមុជទឹកហើយឈប់នៅជាមួយហ៎អញ្ចឹងអូនឯងទៅមុជទឹកហើយចាំបងណាចាំបងយកមកហូបឲ្យអូនឯងញ៉ាំលេងឃ្លាលេងអីហ៎ បាយខ្វល់ពីគេខ្នងខ្នងអូនបាយខ្វល់អូនចិត្តដួលដួលលើដើមឡើយ ហើយអ្នកទៅចាំកោច្រើនមែនអូនចាំព្រឹកចាំលៀងក៏មិនតន់ហួពេកដែរចាំតែប៉ុណ្្នឹងសោះចុះអ្នកមិនធ្វើឲ្យហើយទៅនេះហ่าបងឯងជាប្តីគ្រាន់តែរឿងលៀងចាស់ប៉ុណ្្នឹងបងឯងចាំអីប្រចាំខ្ញុំធ្វើអីតែបើបងឯងឈរនៅចិត្តនឹងហើយបងឯងក៏លៀងទៅណាចាំខ្ញុំនេះថតផុសអួតគេប្រាប់ថាបងឯងនេះជាស្វាមីល្អចេះជួយកិច្ចការងារប្រពន្ធថតផុសបាន តែបោកមិនចេះលេទេណា បងជាមេគ្រួសារជាអ្នកដកចំណូលចូលប្រចាំថ្ងៃកុំឲ្យខ្ញុំនេះហត់មាត់ដដែលដដែលពេករៀនធ្វើជាមនុស្សល្អហាត់ទៅកុំប្រាប់ណាថាបងឯងទៅជាប់ស្នេហ៍មីស្រីម្នាក់នោះទៀតហើយនេះខ្ញុំប្រាប់ចាដងហើយណាឲ្យបំភ្លេចរឿងចោលទៅមិនក៏បងឯងចូលចិត្តរំលឹករឿងដដែលដដែលបែបនេះបងមិនបានរំលឹកទេបងឯងតែតែរំលឹកធ្វើខ្លួនឯងសាងខ្លួនឯងទូយកខ្លួនឯងទៅបងសុំមិនដឹងអ្វីទាំងអស់ហើយបើអូនឯងនៅតែបន្តចរិតបែបនេះទៀតណា តិចថាបងបានប្រាប់នេះហាបងឯងចង់ធ្វើជាឆ្កែដើរតាក់ស្រីទៀតហើយមែនទេសាន់មុនសាន់មុនសាន់មុនសូជុនសាន់មុន cocktail style សូជុនត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេល គ្រប់ទីកន្លែង Yes I can Yes we can ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀគ្រុតឈ្នះមេដាយមាសពីមុនសេលេកសិនឆ្នាំ2022ដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមបៀឈ្នះមេដាយមាសពីមុនសេលេកសិនឆ្នាំ2022ចិត្តស្ដែងតិចណា ទឹកថាខ្ញុំទ្រាំមិនបានលែងស្គប់ប្រពន្ធនេះបងឯងចង់ធ្វើស្អីខ្ញុំខ្ញុំមិនហ៊ានធ្វើទេតែក៏មិនខំខ្ញុំអសោះគ្រាន់តែរឿងចាស់ប៉ុណ្្នឹងសោះទឹកថាខ្ញុំបានប្រានេះហាមិនមែនគ្រាន់តែរឿងលៀងចាស់ប៉ុណ្្នឹងទេតែវាជារឿងដែលបងឯងលួចមានស្រីខ្ញុំលែងមានយូរហើយកុំមកខំខ្ញុំអសោះកុំនិយាយតែក្រែខ្ញុំនិយាយជាលើកចុងក្រោយ ខ្ញុំចង់និយាយវាយ៉ាងម៉េចបងឯងលួចមានស្រីបងឯងលួចមានស្រីបងឯងលួចមានស្រីខ្ញុំប្រាប់ហើយដាក់ដូចខ្ញុំអុយអុយអុយយកឯងមកអូយអូនឈឺជើងនេះអូយមើលអូនឯងឈឺថងណាចាំបងច្បាច់ឲ្យឃើញណា ឈឺកន្លែងដួលថ្ងៃមិញណាអូនណាខំដួលឡើងក្រិចកជើងអស់ហើយប្តីធ្វើដូចអត់ដឹងអីចឹងអូនអន់ចិត្តហ្មងហើយឥឡូវបងកំពុងតែច្បាច់ឲ្យតើអូយទូរស័ព្ទអូននេះចាស់ហើយចុចកាំងកាំងបាក់ចុចដល់ហើយមើលអត់ទៅហងមើលបងមើលតិចមើលមើល ទូរស័ព្ទអូនឯងមានខូចណានៅដើរធម្មតាណាដើរល្អតាហើយស្លាប់ហើយពិតជាស្លាប់មែនលោកប្តីហើយលោកប្តីមិនក៏បងអញមិនចេះយល់ស្អីពីមនុស្សស្រីអីបន្តិចសោះចឹងហើយបរិញ្ញារហូតហើយបរិញ្ញាប្រហែលដងហើយមិនក៏បងអញអត់ចេះអត់ចាំអីសោះចឹងបងឯងដឹងអត់ប្តីប្រពន្ធគេមិនចាំបាច់បរៀនទេ គឺគេមានដងពីធម្មជាតិមកហ្មងអូនបងណៃចង់បានអីបងណៃយកទៅទិញខ្លួនឯងទៅណាព្រោះថាបងជាអ្នកហៅលុយដើម្បីគ្រួសារហើយណាមួយ អូនជាអ្នកទុកជាអ្នកដាក់បើសិនជាអូនចង់បានអីអូនណៃចង់ទិញអីក៏ទិញតាមចិត្តទៅណា កុំគិតច្រើនហើយបងឯងមិនមែនមិនដឹងថាអូនចង់បានអីទេតាមពិតទៅអូនក៏មិនចង់បាន ប្រមាណដែរគ្រាន់តែអូនហ្នឹងចង់ឲ្យបងឯងហ្នឹងចេះសប្រាយជាមួយនឹងអូនខ្លះព្រោះអូនចង់បានអីដែរស្វីស្វីយកទៅផោតអីគេដែរណារឿងក្តីសុខនៅក្នុងគ្រួសារ វាជារឿងសំខាន់ ហើយរឿង Facebook TikTok អីហ្នឹងផុសមិនផុសវាមិនមែនជារឿងសំខាន់ទេសំខាន់ណាឲ្យតែអូនឯងមានសេចក្តីសុខហើយនឹងអត់គិតច្រើនទៅបានទេព្រោះថាជីវិតយើងហើយនឹងជីវិតគេ គឺវាខុសគ្នាអូននឹងគិតច្រើនណាឬអត់ ហើយអូនឯងចង់បានអីចង់ទិញអីទៅទិញខ្លួនឯងទៅឲ្យតែអូនសុបាយចិត្តបងក៏សុបាយចិត្តដូចគ្នាធូរខ្លះណាស់ បើដួលឡើងចង់បាក់ជើងហើយច្បាស់តែប៉ុណ្ណឹងសួរធូរនៅច្បាស់ខ្លាំងខ្លាំងតិចមកខ្លាំងខ្លាំងពីនឹងតិចមកមិនបាត់ឈើមកបាត់លើហើយប្រពន្ធឈឺប៉ុណ្ណឹងហើយឡើងអត់ចង់ខ្លាំងទេលុយដែលខ្ញុំខំរកអាចខ្ញុំចែកដែរមែនហ៎កបបប៉ុណ្ណឹងសោះតម្លៃរាប់ដុល្លារ ខ្ញុំក៏តែឯងនេះហ៊ានទិញយកទៅប្រើដែរហ៎នេះមិនក៏ឯងនិយាយចឹងខ្ញុំនេះខំខុសពេញមួយដាច់សង្គម Facebook ថាឯងនេះជាប្តីល្អមិនក៏ឥឡូវហ្នឹងឯងបែកទីនិយាយដូចឆ្នេះអើផុសហើយនៅបើផុសហើយឯងកុំភ្លេចយកកាបូបនេះទៅដូរលុយចាយផងខ្ញុំមួយថ្ងៃមួយថ្ងៃគេទៅធ្វើការឯងនៅតាក់គេធ្វើអីទេគេទៅដើរធ្វើខ្លួននៅហាហ្នឹងឯងស្អាតតែរូបកាយតែមិនយកបង្កើតសោះណែកុំមកដៀខ្ញុំ មកដឹងឲ្យថាខ្ញុំនេះមិនចេះធ្វើស្អីតែសំណាងឲ្យដែលខ្ញុំនេះមិនទៅរត់តាមឯងបើខ្ញុំរត់តាមឯងប្រកាសជាគៀងម្ដងស្លាប់ជាមិនខានទេខ្ញុំមើលមនុស្សខុសខ្ញុំគិតតែឯងនេះជាស្រីល្អទើបខ្ញុំចង់ដឹងឯងទៅប្រពន្ធនេះមកពីឯងទេតែស្រឡាញ់ដល់តែស្អាតក៏ទ្រាំទៅតែបើទ្រាំមិនបានទេខ្ញុំនេះក៏ទៅនៅជាមួយម៉ែខ្ញុំវិញហើយខឹងឆ្លោះ ខ្ញុំទ្រាំអស់ចិត្តហើយខឹងជ្រុលស្អីបន្តិចអញក៏តែទៅរកម៉ែល្អណាស់ផ្អែមណាស់ក្នុងដៃសង្គមតាមដល់ប្រទេសពេលណាឃើញតែរឿងឆ្លោះឃើញតែរឿងឆ្លោះអញ្ចឹងណាឯងក៏មិនធ្វើជាមនុស្សល្អដូចតែខ្ញុំផុសទៅចាំបាច់អីមកធ្វើសម្ដែងដូចជាខ្ញុំអញ្ចឹងដែរណែខ្ញុំប្តីរបស់ឯងណាខ្ញុំខំរកលុយឯងចាយរាល់ថ្ងៃនេះមិនមែនឯងមកដេកខ្វះខ្ញុំទេខ្ញុំយ៉ាងនេះវាយ៉ាងម៉េចវាយ៉ាងម៉េចលុយលុយលុយ Mm-hmm. វិតខ្ញុំអើយជីវិតខ្ញុំ ដឹង ថាមានសំណាងដូចគេអត់ទេលោកអើយប្តីគេអើយប្តីគេឆ្ងល់អត់ហើយអតីមិនឲ្យសំណាងមែនអាប្តីគេចេះសប្រាយរហូតប្តីឯងគ្មាន ចេះសប្រាយស្អីទេហើយពិតជាចង់ឲ្យប្តីខ្ញុំហ្នឹងមកសប្រាយខ្ញុំដូចគេខ្លាំងណាស់នេះ បើសិនជាប្តីរបស់ខ្ញុំគាត់អត់ចេះសប្រាយខ្ញុំចាំខ្ញុំនេះទៅសប្រាយប្តីខ្ញុំវិញក៏បានដែរធ្វើជាមនុស្សកុំចោះចាញ់នឹងជីវិតពេកបងសក់អើយបងសក់បងឯងណាណាមកជួយអស់ហ្នឹងមើល អូនលាដៃឈើនេះអូនសក់ហើយនេះអូនហើយមានត្រូវថងណាអត់នេះអូនត្រូវដៃឈើនេះអើយឃើញអត់បងប្រាប់បានដងឯងថាកុំឲ្យធ្វើថាទុកឲ្យបងជាអ្នកធ្វើខ្លួនឯងវិញឥឡូវលាដៃអញ្ចឹងនេះណែទាំងអីគេអត់នេះនេះគឺជា កាដូដែលអូនណាទីសប្រាយញាក់ផ្អើអត់ប្តីជាគេទេអូនគឺគឺជាស្បែកជើងអូអ យសូជុនត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែង Yes I can Yes we can ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀគ្រុតឈ្នះមេដាយមាសពីមុនសលេចសិនឆ្នាំ2022ដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអូសាតូទាំងអស់គ្នាវឌ្ឍនៈព្រីមមៀមបៀឈ្នះមេដាយមាសពីមុនសលេចសិនឆ្នាំ2022 មិនក៏ខ្លួនឯងគិតតែអាថ្មីទុកពាក់ខ្លួនឯងទៅចាំបាច់ទេឲ្យបងធ្វើអីបងខំរកលុយមកដើម្បីខ្លួនឯងចង់ទិញអ្វីដែលខ្លួនឯងចង់បានមិនមែនឲ្យខ្លួនឯងទិញឲ្យបងនោះទេបងចេញពីបរិញ្ញាទៅសែហើយក៏មិនបានពាក់វាដែរថ្ងៃក្រោយកុំទិញឲ្យបងទៀតដល់ឬអត់ឃើញអត់ខំប្រឹងទិញអាឲ្យខុសទៀតហើយល្អឡើងដូចតាចាស់អញ្ចឹង ខំគិតថាតែញើមក surprise ប្តី មានអីប្តីតែស្នាលង្ក្រែ3ចេញមកបំផ្លាញទឹកចិត្តប្រពន្ធខ្លួនឯងហ្មងអូនបងអត់ចង់មានន័យអញ្ចឹងទេបងខ្លាចអូនឯងទិញរបស់នេះហើយអត់មានលុយហើយទិញរបស់ឲ្យអូនឯងបងចង់ឲ្យអូនឯងប្រើរបស់ល្អល្អនៅក្រោយកុំទិញឲ្យបងទៀតលីអត់ទុកទិញឲ្យខ្លួនឯង គ្មានលើកក្រោយទៀតទេបើលោកអ៊ំឡងឡងឈប់ទិញឲ្យឯងប៉ុន្តែថ្ងៃនេះបងមានរបស់ឲ្យអូនម៉ែណៃអីគេមួយថ្ងៃសម្រាប់អូនមែនចឹងអូនមិនភ្នែកណាហើយនៅចាំលេតែតែនេះដែរ អូតាគៀបហ្នឹងបងលឺអូនឯងនិយាយថាចង់បានតាគៀបថ្ងៃមុនអញ្ចឹងហើយបងក៏ខំរកឲ្យអូនឯងទៅមិនដែរសុបាយចិត្តអត់អត់សុបាយចិត្តទេហើយឆ្ងល់បងឯងដល់ហើយអាគេនិយាយរឿងទូរស័ព្ទទូរស័ព្ទធ្វើស្ដាប់លើឯងបើគេនិយាយអាតាគៀបទូចហ្នឹងចាំភ្លាមហ្មង បងឯងអីក៏ឆ្លាតម៉េះមើលបងឯងសាក់គៀបមើលស្អាតទេណាគៀបរុនជាមួយងាប់ហ្មងអត់ចឹង <laughs> con thơ lây đã ừ. wow saan na yun, Bondong. Saan na nào? Mm, saan na. ត្រូវការបន្លែស្រស់ស្រស់បន្លែមើលអូនរៀនបានហើយអូយបងរៀងយូរបន្តិចដោយសារតែសិស្សជាប់ប្រឡងរៀនបានហើយឃ្លានហើយចាំបាយប្តីឡើងយូរទ្រាំតែមកដល់ នេះគឺម្ហូបពិសេសហើយក៏សម្រាប់មនុស្សពិសេសដូចគ្នានៅសាក់ញ៉ាំមើលឆ្ងាញ់អត់ ឆ្ងាញ់ចឹងហើយបានអូនអត់ចូលធ្វើម្ហូបឆ្ងាញ់ខ្លាំងណាជើងមកឆ្ងាញ់ណែអូនឯងញ៉ាំមកច្រើនច្រើនបងឯងញ៉ាំដែរណែអរគុណញ៉ាំបន្លែច្រើនច្រើនឲ្យសាច់ស្អាតអូនដូចបងវិញណែ ទូរស័ព្ទមកទុកម្ល៉េះសិនទៅញ៉ាំបាយសិនកុំគិតរឿងអាទូរស័ព្ទអត់ប្រយោជន៍នោះអើយអូនកំពុងតែមើលវតីជាមួយ ប្តីគេហ្នឹងគេកំពុងអាឡាយវីដេអូនៅក្នុង Facebook នេះគេឡើងស្វីតអូនចំណាយគេដល់ហើយជីវិតគឺខុសគ្នាខ្លួនឯងទៅចំណាយគេធ្វើអីយើងខំតែសាងសេចក្តីសុខឲ្យគ្រួសារយើងទៅគឺបានហើយអូនកុំតែខ្វល់រឿងគេ គេមានក្តីសុខបែបគេយើងមានក្តីសុខបែបយើងអញ្ចឹងអូនយល់អត់យល់ទេដាក់យកញ៉ាំបាយទេណាញ៉ាំតិចយកណា របស់ខ្ញុំមែនតែវាមិនបាននៅជាប់ខ្លួនខ្ញុំណាហើយតែប្រកាន់តែជាមួយនឹងសត្វគោគ្នាមិនដឹងអីផងហើយបើដឹងថាវាស៊ីហើយមិនក៏មិនដេញវាចេញទៅណែមិញឯងចាស់ហើយមិនគ្មានទំនួលខុសត្រូវចឹងហ่ะឲ្យខ្ញុំទទួលខុសត្រូវមិនបើគោខ្ញុំជាអ្នកស៊ីខ្ញុំមិនបានទៅស៊ីណាចឹងចឹងចឹងតែខ្ញុំយកគោខ្ញុំមកឲ្យស៊ីស្រាប់មិញឯងវិញចង់ដឹងថាមិញឯងនេះមានអារម្មណ៍បែបណាមិញបែបណាអើយគឺខ្ញុំគ្មានអារម្មណ៍បែបណាគឺខ្ញុំយកគោនឹងយកទៅកាប់សាច់លក់ ព្រោះថាតបរបស់ខ្ញុំវាកំពុងតែអស់សាច់គោលក់ផងណែណែមីងអីកសាងបាសឡាមហ៎ចាស់ហើយរៀនធ្វើបនធ្វើទៀនខ្លះតើបាបក៏សាងបនក៏ធ្វើល្អក៏ចេះចេះទាំងអស់ចេះគ្រប់មុខណាហើយឯងដឹងដឹងអត់ថាខ្ញុំនេះចេះអីមីងខ្ញុំនេះចូលចិត្តបាយមនុស្សចាស់ណាបាទបាទនិយាយមិនដឹងអីដូចមីងឯងនេះឯងហ្នឹងអើខ្ញុំហ្នឹងគឺជាចាស់រូបចម្លាក់ឆោឲ្យឯងទាំង3នាក់ហ្នឹងវាយតាឆោចេះ 3នាក់ហ្នឹងណាក្មេងមែនប៉ុន្តែសំដីសំដៅនិយាយចេញមកគ្មានស្គាល់ចាស់ស្គាល់ទុំអីទេណែខ្ញុំណាគិតថាមិញឯងណាចំករឿងជាមួយពួកខ្ញុំអីចឹងចាប់ខ្ញុំចាត់ការមិញឯងម្ដងហេអាគ្នាច្រើនមកធ្វើបាបមនុស្សគ្នាតិចចឹងមែនណាចង់ធ្វើមួយខ្ញុំណាហេនេះនេះនំនេះចង់ធ្វើប្រពន្ធខ្ញុំណាប្តីប្តីឯងមើល3នាក់នេះគ្រាន់តែគោយើងណា ស៊ីស្រូវតែបន្តិចសោះរវាយអូនអោះរអីវាយអូនតែម្ដងហើយចាប់ដៃអូនក៏វត្តទៅក្រោយអូនឡើងឈឺណែលោកគ្រូស៊ីតិចស៊ីច្រើនណាវាមិនសំខាន់ទេប៉ុន្តែប្រពន្ធលោកគ្រូចាស់ហើយតែគ្មានទំនួលខុសត្រូវម៉ែណៃបានទុកឲ្យខ្ញុំជាអ្នកទទួលខុសត្រូវចុះណា ប៉ុន្តែថ្ងៃមុខថ្ងៃក្រោយកុំរអរឿងប្រពន្ធខ្ញុំទៀតកុំអាងគ្នាច្រើនមកធ្វើបាបគ្នាតិចយកមុខដល់លោកគ្រូចាស់ ណោះតើអូនតាយើងទៅទេតាប្តីយើងទៅផ្ទះតាគោណាឆាញ់អូយគឺទៅលុតអីស្អាតចាស់មិនខ្ញុំចាស់មែនណាគោទៅចូលខ្ញុំហ៎ឆ្ងាញ់ណាស់ ស្តាយសូជុនត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេលគ្រប់ទីកន្លែង Yes I can Yes we can ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀគ្រុតឈ្នះមេដាយមាសពីមុនសេលេកសិនឆ្នាំ2022ដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញអបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមមៀមបៀឈ្នះមេដាយមាសពីមុនសេលេកសិនឆ្នាំ2022 អូនថ្ងៃក្រោយអូនឯងកុំតែឈួរគ្នាមួយគេទៀតឬអូនហើយកូននឹងថ្ងៃក្រោយតើបងជាអ្នកយុទ្ធចង នៅពេលដែលបងចងហើយចាំបងទៅព្រៀនសិស្សតាមក្រោយឬអូនអូនដឹងថាអូនខុសហើយមិញនេះអូនខុសនៅមកគេហើយក៏បងឯងនៅតែនៅ ខាងអូនក៏នៅតែការពារអូនដែរមនុស្សដែលបងស្រឡាញ់ មិនថាខុសឬក៏ត្រូវនៅមុខគេគឺអូនត្រូវជានិច្ចបងមិនអាចទៅការពារអ្នកដតីបានទេអ្នកដែលបងដែលត្រូវការពារនោះគឺជាអូន តែម្នាក់គាត់យើងណាហាមមកជួបគ្នាបែបនេះណាស្អប់យូរហើយណា ឯងចាំបានអត់កាលពីយើងនៅរៀនណាឯងគឺជាស្រីស្អាតប្រចាំសាលាហើយឥឡូវឯងគឺជាមនុស្សស្រី មានសំណាងជាងគេទៀតគិតទៅទាំងស្រីស្អាតហើយថែមទាំងមានសំណាងទៀតលយអស្ទានេះហ៎ឯងក៏មើលមនុស្សតែសបកក្រៅហើយឯងកាពីដីនោះជួនកាលវាមិនដូចអីដែលឯងគិតនោះទេឯងនេះពូកែទាំងក្នុងពូកែទាំងក្រៅតែម្ដងហើយណោះអឺ និយាយអញ្ចឹងឯងខានមកស្រុកបែបហ្នឹងប្រហែលឆ្នាំអីដូចជាយូរដែរហើយតែគ្នា ដូចជាភ្លេចហើយតែគ្នាពិតជានឹកឯងណាហើយចុះប្តីឯងហ៎តើណាហើយអូយប្តីគ្នាមិនអីទេសុខសប្បាយធម្មតាទេប៉ុន្តែប្តីគ្នា គឺមិនដូចប្តីឯងទេអត់ចេះសប្បាយដូចប្តីឯងផងហ្នឹងគឺចេះតែសោះក្រោះ នេះឯងដូចជាបង្អាប់ប្តីឯងពេកហើយប្តីឯងស្អាតហើយថែមទាំងសង្ហាទៀតនេះគ្នានឹងចំណែកឯងហើយម៉ែប្តីប្តីឯងហ្នឹងក៏មិនចាញ់ប្តីគ្នាប្រមាណដែរអើយចឹងចេះអត់ណាបើចេះមកចាំគ្នាទៅលើបាត់បាទអូមិនអញ្ចឹងក្បាលនេះគ្នាទៅជិះបាត់មកប្រពន្ធខ្ញុំមិនចេះចេះតែរឿងអួតរឿងផ្សេងមិនចេះសោះ ថ្ងៃនេះឆ្លៀតមកសាប់ដៃគេទៀតនេះបងឯងនិយាយអីឈួតឈួតអញ្ចឹងនេះឯងថាបងឈួតទៅមុខគេផងហ៎អីអ្នកខាងក្នុងក្រៅរក្សាខុសគ្នាប៉ុន្មានទេណាថ្ងៃនេះយើងសុំបដាដល់តែម្ដងថាយើងនេះមិនអើយអើយជួយផងអើយជួយផងនេះឯងនេះឯងថាឈួតនេះឯងជួយផងអូផាជួយផងអើយជួយផងបងអូផាជួយផង ឹកណាផងជួយផងជុំទៅណាសម្អាងជុំប្រាប់តែជុំជុំទៅថ្លែងហ៎ទៅអញសំណាយជុំលោកប្រុសមិនគួរធ្វើបែបនេះដល់មនុស្សស្រីទេណាពួកឯងតែពីរនាក់កុំមកចេះដឹងរឿងគ្រួសាររបស់ខ្ញុំខ្ញុំចង់ដឹងរឿងគ្រួសាររបស់សំណាងឯងប្រហែលប៉ុន្តែខ្ញុំខ្លាចខ្លាចសំណាងឯងនេះវាយត្រូវប្រពន្ធរបស់ខ្ញុំមនុស្សប្រុសរឿងខុសត្រូវអីក៏ដោយ កុំបង្កអំពើហិង្សាទៅលើមនុស្សស្រីបែបនេះឯងកុំចេះបដិញ្ញាណាសោះថ្ងៃហ៊ានថាងឈប់មកគេនាំប្រទេសទៅសម្រាប់សិនទុកឲ្យបងជាអ្នកដោះស្រាយជាមួយនឹងសំណាក់ដឹងគ្នាមិញ ទេអូយឈឺណាស់អូយណែហើយប្តីឯងមិនក៏ដៃធ្ងន់ម៉េចហ៎គ្រាន់តែរឿងប៉ុណ្ណឹងសោះក៏មកវាយប្រពន្ធឯងខាងមុខគេខាងមុខឯងអញ្ចឹងហេហើយចូលនៅក្នុង Facebook មិនក៏មិនអញ្ចឹងផងហើយនៅក្រៅប្តីឯងមិនក៏ខុសខើម៉េចអឺឯងដឹងអត់ថាធ្វើអញ្ចឹងខូចពួយប្រុសគេល្អអស់ណាអូយគ្នានេះស៊ាំហើយ នេះមកពីខ្ញុំជាស្រីហើយខ្ញុំអត់ចេះរកស៊ីទើបជាប្តីខ្ញុំវាយខ្ញុំដល់ថ្នាក់នេះអញ្ចឹងបានន័យថាប្តីឯងវាយឯងបែបហ្នឹងរហូតត្រូវអត់អត់ទេមួយអាទិត្យអីតែ3ដងហ្នឹងអូយហើយឯងត្រូវនៅទ្រាំបែបហ្នឹងរហូតមែនត្រូវអត់ឬមួយក៏ឯងទ្រាំរហូតដល់ចាស់នេះឯងសួរធ្វើដូចភ្ញាក់ផ្អើធ្វើដូចប្តីឯងនេះមិនដែលវាយឯងអញ្ចឹង ប្តីគ្នាកុំថាឡើយវាយសូម្បីតែសម្ដីធ្ងន់ជាមួយគ្នាក៏គាត់មិនដែរសម្ដីធ្ងន់ដែរអារឿងការងារផ្ទះចក្រានជើងឆ្នាំងអារឿងធ្វើដីស្រែចំការការងារខាងក្រៅគឺគាត់ជួយបានតែទាំងអស់ហ្នឹងអូហើយដឹងអត់ថាហត់តែយើងហ្នឹងរាល់ថ្ងៃព្រោះថាឆ្លោះប្រកែកតែយើងម្នាក់ឯងហ្នឹងគាត់មិនដែរហ៊ានតមាត់អីជាមួយយើងម្ដងណាទេណាអឺនិយាយអញ្ចឹង មិនក៏ឯងផុសតែរឿងល្អរបស់ប្តីឯងរហូតចឹងឯងដឹងអត់ថាយើងចំណែនឯងខ្លាំងណាតាមពិតទៅគួរតែយើងឯងជាអ្នកចំណែនឯងយើងផុសរាល់ដងហ្នឹងមិនមែនជារឿងប៉ັດទេប្តីយើងវាយយើងសឹងរាល់ថ្ងៃរឿងល្អរឿងអាក្រក់វាមានទាំងអស់ហ្នឹង តែខ្ញុំនេះចូលចិត្តបង្ហាញតែរឿងល្អល្អព្រោះអីពេលដែលខ្ញុំប្តី ខ្ញុំវាយទៅខ្ញុំមិនហ៊ានប្រាប់ឲ្យអ្នកណាដឹងទេ ជីវិតគ្រួសារជួបអីខ្លះគ្មានណាដឹងទេអញ្ចឹងហើយទៅខ្ញុំនេះបង្ហាញតែរឿងល្អល្អអញ្ចឹងបានន័យថាអូអញ្ចឹងប្តីខ្ញុំគាត់គឺជាមនុស្សល្អហើយណែខ្ញុំមកចាប់ពីពេលហ្នឹងទៅខ្ញុំឈប់ច្នៃណា គេទៀតហើយព្រោះថាខ្ញុំមកទទួលបានប្តីល្អហើយណាប៉ុន្មានឯងមិត្តភ័ក្ដិឯងរស់ជាខ្លួនឯងវាល្អបំផុតហើយ មិនបាច់ចំណាយនរណាគេទេឬអត់អឺហើយចុះឯងគិតថាទ្រាំជាមួយប្តីឯងអញ្ចឹងបន្តទៀតមែនអូយើងប្រាប់ឯងទៅចោះណាកន្លែងណាដែលយើងរស់នៅហើយធ្វើឲ្យយើងឈឺចាប់ណាឯងកុំរស់នៅបន្តទៀតអីហើយពេលដែលយើងនិយាយប្រាប់ឯងចឹងណាឯងកុំគិតថាយើងហ្នឹងមកជ្រៀតជ្រែកចេះដឹងរឿងគ្រួសារឯងគឺដោយសារតែឯងហ្នឹងជាមិត្តភក្តិរបស់គ្នាចឹងហើយគ្នាបារម្ភ ត្រូវតែចេះរៀនឲ្យតម្លៃខ្លួនឯងលើអត់អរគុណណាស់មិត្តភក្តិតាមពិតទៅខ្ញុំនេះលើកលែងតយគាត់ច្រើនដងហើយហើយខ្ញុំក៏បានរកការងារធ្វើខ្លួនឯងដែរពេលដែលខ្ញុំឃើញឯងហើយទៅខ្ញុំដឹងថា អ្វីទៅ ជាសេចក្តីសុខពិតប្រាកដមកពីឯងនេះចេះស្រឡាញ់ឲ្យតម្លៃប្តីឯងទៅជាប្តីឯងនេះឲ្យតម្លៃឯងដូចគ្នាអញ្ចឹងមានតែខ្ញុំទេដែលចំណាយនឹងឯងវិញនោះ អូយមកយើងលាបតឲ្យអឺអូតតតតិចណាអូយអឺហើយនៅឯងកើតអីបានសឹកសុំអោបបងចឹង គឺគឺប្តីអូនណាខុសពីប្តីគេបើប្តីដូចគ្នាទាំងអង្គមិនច្រឡំគ្នាស្លាប់ទេអូយមិនអញ្ចឹងទេ គឺចង់និយាយថាកាលពីមុនណាអូនច្នៃនឹងគេណាកាលពីមុនណាអូនច្នៃនឹងវតីថាប្តីគេ មិនដូចប្តីអូន ប្តីគេ ឆ្លាតប្តីគេពូកែហើយអូនឃើញតែនៅ ក្នុង Facebook ទេ តែពេលដែល អូនឃើញនៅ ខាងក្រៅតើអូនដឹងថាគ្មានណាគេល្អដូចប្តីអូននោះទេបងមិនចេះសំដីផ្អែមដូចគេ បង មិនចេះលួងលោមដូចគេបងមិនចេះសប្រាយដូចគេ ហើយ បងក៏អត់ចូលចិត្តទិញរបស់ថ្លៃថ្លៃឲ្យអូនដូចគេដែរតែ បងនឹងធ្វើឲ្យជីវិតអូនរស់នៅមានសេចក្តីសុខពិតនៅក្នុងជីវិតពិតគ្រាន់តែការបង្ហោះរូបភាពនៅតាមបណ្ដាញសង្គម Facebook អូនកុំតែចំណែនគេ ធ្វើឲ្យអូនគ្មានសេចក្តីសុខទៅបានចាលោកប្តីអូនដឹងហើយអូនសំសន្យាថា ចាប់ពីពេលនឹងតទៅអូននឹងឈប់ចំណាយនឹងគេទៀតហើយព្រោះថាអូនណាគឺជាមនុស្សស្រីដែលមានសំណាង បានបងធ្វើជាប្តីរបស់អូន មិនមែនអូនមានសំណាងដែលបានបងធ្វើជាប្តីនោះទេគឺបងវិញទេ ដែលមានសំណាង ដែល បានអូនធ្វើជាប្រពន្ធរបស់បងអញ្ចឹងបានន័យថាពួកយើងទាំងពីរនេះពិតជាមានសំណាងណាដែលបានស្រឡាញ់គ្នាហើយថែរក្សាគ្នាត្រូវអត់